បាទមកជួបគ្នាជាមួយនឹង chapter ទី2ពាក់ព័ន្ធគ្នាជាមួយនឹង green business បាទចំណងជើងនៅក្នុងមេរៀនទី2នេះគឺ what is green business model បាទតកតងគ្នាជាមួយ model នៃប្រភេទនៃអាជីវកម្ម green ណាបានហើយនៅក្នុងមេរៀនទី2នេះយើងមាន content ចំនួន5ណា content ទី1និយមន័យពាក់ព័ន្ធគ្នាជាមួយនឹងអាជីវកម្មបៃតងទី2 តើតកតងគ្នាជាមួយនឹង green business smart business មានន័យថាជាលក្ខណៈបន្ថែមទៅលើអ្វីទៅហៅថា green business បាទហើយចំណុចទី2គឺពាក់ព័ន្ធគ្នាជាមួយនឹងគុណសម្បត្តិនិងគុណវិបត្តិហើយចំណុចទី3អឺគុណសម្បត្តិអីដែលគិតថាយើងអាចឈានទៅរកការផ្លាស់ប្ដូរអាជីវកម្មរបស់យើងឲ្យคล้ายទៅជាអាជីវកម្មពណ៌បៃតង ហើយចំណុចទី5បាទ Green Business in Practice នេះជាការជាការលើកឧទាហរណ៍ពាក់ព័ន្ធគ្នាជាមួយនឹងអ្វីទៅហៅថា Green is Business បន្ថែមទៀតបាទអញ្ចឹង5ចំណុចនេះវានឹង cover នៅក្នុង chapter ទី2បាទហើយឆ្លងតាមការសិក្សាស្រាវជ្រាវកន្លងមកមុនពេលដែលយើងចាប់ផ្ដើម course យើងបានស្រាវជ្រាវជាច្រើនបាទនិស្សិតយើងគាត់បានលើកឡើង ពីគុណសម្បត្តិគុណវិបត្តិក៏ដូចជាឧទាហរណ៍ផ្សេងផ្សេងពាក់ព័ន្ធគ្នាជាមួយនឹង អាជីវកម្មបៃតងបាទអូខេអញ្ចឹងចំណុចទី1បាទចំណុចទី1និយាយពី what is green business បាទនេះគេថា green business is a way of doing business that protects the natural environment អញ្ចឹងចំណុចទី1ដែលគេលើកឡើងនិយមន័យគេថាអាជីវកម្មបៃតងគឺជាអាជីវកម្មទាំងឡាយណាដែលការពារដែលគិតគូរពីបរិស្ថានធម្មជាតិអញ្ចឹង រាល់ពេលដែលយើងធ្វើអាជីវកម្មគឺយើងផ្ដោតសំខាន់ទៅលើ ការគិតគូរទៅលើផលប៉ះពាល់ទាំងឡាយណា ដែលកើតឡើងតាមរយៈទង្វើនៃអាជីវកម្មនោះ បាទដើម្បី ជួយការពារហើយជាមួយនឹង ការគិតគូរឬក៏ការរៀបចំ policy អញ្ចឹងនៅក្នុងនេះចំណុចទី2គេនិយាយថាជាអាជីវកម្មជា community ឬក៏ជាសហគមន៍ណាមួយដែលផ្ដល់សេវាកម្មឬក៏ទំនិញណា ជាការផ្ដល់តំណែងឬក៏ជាការផ្ដល់សេវាកម្មនៅក្នុងសហគមន៍ដែល អាជីវកម្មនោះផ្សារភ្ជាប់និងពិនិត្យនិងគិតគូរទៅលើគោលនយោបាយទាំងឡាយណាដែលផ្ដោតសំខាន់ទៅលើការការពារបរិស្ថាន និងសិទ្ធិមនុស្សអញ្ចឹងរាល់ពេលដែលយើង ធ្វើ អាជីវកម្មគឺគិតគូរទៅលើបរិស្ថានជាមួយនឹងអឺសិទ្ធិមនុស្សបាទ ចឹងនៅគណៈពេលដែលយើងអត់គ្រប់សិទ្ធិមនុស្សនៅក្នុងអាជីវកម្មយើងធ្វើការងាររំលោភបំពានសិទ្ធិមនុស្សក៏ជាកត្តាមួយដែលធ្វើឲ្យយើងក៏ធ្វើឲ្យយើងមិនបានផ្ដល់គំនិតឬក៏ការច្នៃប្រឌិតអីល្អសម្រាប់ការគិតគូរដែរបាទអញ្ចឹងបរិស្ថាននេះគឺមិនមែនតែបរិស្ថានធម្មជាតិមួយមុខគត់ទេគឺបរិស្ថានជុំវិញនៅក្នុងបរិយាកាសការងារក៏មានដែរបាទអញ្ចឹងនៅក្នុងនេះគេផ្ដោតសំខាន់ទៅលើ ការចេះអត្តពលទៅលើសិទ្ធិមនុស្សបាទ នៅខណៈពេលដែលយើងប្រើប្រាស់កម្លាំងពលកម្មហួសហួសកម្លាំងពេកក៏វាបានបង្កឲ្យមាន ផលប៉ះពាល់ដែរអញ្ចឹង អាជីវកម្មនោះលែង green ហើយបាទបាទចំណុចបន្ទាប់គេថា what is green business យ៉ាគេថាគឺជានេះ this is a business function within no negative impact ហ៎ គឺជាប្រភេទអាជីវកម្មទាំងឡាយណា ដែលពុំមាន ផលប៉ះពាល់អវិជ្ជមានទេបាទអញ្ចឹងរាល់ចំណុចដែលគេផ្ដោតសំខាន់នោះវា តែងតែផ្ដោតធ្វើម៉េចកុំឲ្យជិះវៀងអាផលប៉ះពាល់ទាំងឡាយណាដែលកើតឡើង នៅក្នុងអាជីវកម្មអញ្ចឹងយើងជិះវៀងចំណុចទាំងអស់ហ្នឹងគឺធ្វើឲ្យយើងคลายទៅជាអាជីវកម្មមួយ ដែលមាន លក្ខណៈឆ្នៃប្រឌិតបៃតងបាទចំណុចទី2បាទ this business can be large or small នេះ អាជីវកម្មទាំងអាចជាអាជីវកម្មធំឬក៏តូច and owned by women or women women or women ណាដែលដឹកនាំឬក៏ដោយស្ត្រីឬក៏បុរសនៅក្នុងអាយុណាមួយក៏បានឬក៏អាចជាក្រុមអឺក្រុមជនជាតិភាគតិចឬក៏សង្គមអីផ្សេងផ្សេងជាដើមណា or social economic background អញ្ចឹងអាចតាមប្រភេទនៃមនុស្ស ទូទៅអញ្ចឹងមិនប្រកាន់ប្រភេទប្រកាន់មនុស្សមនុស្សទេឲ្យតែថា អាចរៀបចំអឺស្នើសុំផ្លូវច្បាប់ចុះបញ្ជីហើយយើងធ្វើតាម concept មួយមួយ អាចទាញទៅអឺអាជីវកម្មបែប green បានហើយអូខេអញ្ចឹងទូទៅចំពោះទូទៅណាមិនមិនចំពោះនិយាយទៅមិនចំពោះអូខេមួយទៀត preserve or enhance environmental quality នេះគឺផ្ដោតសំខាន់នឹងលើកកម្ពស់ទៅលើគុណភាពនៃ បរិស្ថានបាទបរិស្ថាន នៅក្នុងមួយទៀតគឺ provide family support ណា family supporting work and benefit with safe work and condition នេះរាល់ការផ្ដល់នេះរាល់អាជីវកម្មទាំងអស់ហ្នឹងគឺផ្ដល់នៅការគ្រប់គ្រងប្រាក់កម្រៃក៏ដូចជាអត្ថប្រយោជន៍ផ្សេងផ្សេងទៀតហើយនឹងលក្ខខណ្ឌសុវត្ថិភាព នៅក្នុងបរិបទការងារណាហើយចំណុចមួយទៀតគឺពាក់ព័ន្ធគ្នាជាមួយនឹងការ save money ណា save money គឺជាលក្ខណៈនៃការសំចៃនឹងឯងការសំចៃនឹងគឺជាលក្ខណៈនៃការគិតគូរទៅលើបរិស្ថានដូចដែរបាទ enhance business reputation access new opportunity and boost staff morale ណែ save money ការសន្សំសំចៃការសន្សំសំចៃនៅក្នុងអាជីវកម្មក៏ជាការលើកកម្ពស់ទៅលើអឺភាពល្បីល្បាញឬក៏គេឈ្មោះរបស់អាជីវកម្មនេះហើយជាមួយនឹងការទាញទៅរកឱកាស នៃអាជីវកម្មថ្មី ផងដែរចំពោះបុគ្គលិកបាទអញ្ចឹងបុគ្គលិកក៏ជាកត្តាមួយដែលនាំឲ្យអាជីវកម្មរបស់យើងប៊ូសបានកាន់តែលឿនដែរបាទ improve the efficiency and reduce energy waste and water cost នេះមួយទៀតជាអាជីវកម្មដែលមានលក្ខណៈអូផ្លេចអញ្ចឹងនិយាយថានេះគ្រាន់តែជាការបញ្ជាក់បន្ថែមទៅលើចំណុចទី2និយាយពី green business ហើយប៉ុន្តែវាជា smart ទៀតបាទ គឺថាអាជីវកម្មដែលមានលក្ខណៈ smart ហ្នឹងគឺតើតែមានលក្ខណៈបែបហ្នឹងឯងនេះ improve efficiency នេះបង្កើនឲ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផលកាត់បន្ថយរាល់ការប្រើប្រាស់ធម្មពលអីផ្សេងផ្សេងការកាក់សំណល់ហើយជាមួយនឹងថ្លៃទឹកថ្លៃភ្លើងអីជាដើមអញ្ចឹងចំណុចនេះគឺពាក់ព័ន្ធគ្នាជាមួយនឹងអាជីវកម្មយើងអាច existing company ដែលគាត់ប្រើកន្លងមកជាទូទៅនៅពេលដែលយើងប្រើខ្ជះខ្ជាយវាធ្វើឲ្យយើងបាត់បង់ឬក៏ចំណាយកាន់តែខ្លាំង ចំណាយកាន់តែខ្លាំងនឹងធ្វើឲ្យក្រុមហ៊ុនហ្នឹងក៏ជួបបញ្ហាដែរហើយទ្រាល់ទង្វើទាំងអស់នោះគឺជាទង្វើទាំង lain ណាដែលប្រះចាកពី green business concept អញ្ចឹងណាចំណុចទាំងអស់ហ្នឹងអញ្ចឹងហើយបាននៅគណៈពេលដែលយើងធ្វើការងារនៅក្នុងក្រុមហ៊ុនមួយគាត់ចាប់ផ្ដើមកែសម្រួលកែសម្រួលពេលខ្លះអ្នកខ្លះគាត់ចាប់ផ្ដើមយល់អារម្មណ៍មិនមិនបានយល់ពី លក្ខណៈនៃបរិស្ថានលក្ខណៈនៃផលប៉ះពាល់គាត់គិតថាក្រុមហ៊ុន គេងចំណេញ ចំណុចហ្នឹងណាអញ្ចឹងតតែបុគ្គលិកតតែផ្នត់គំនិតបុគ្គលទូទៅទាំងអស់គាត់មានការផ្លាស់ប្ដូរទៅលើបរិស្ថានហ្នឹងនិងការប្រើប្រាស់ពោះនៅពេលដែលយើងនេះប្រើប្រាស់អត់មាន ប្រសិទ្ធភាព ធ្វើឲ្យ អាជីវកម្មយើង ចំណាយក៏ច្រើនផលប៉ះពាល់ដល់សង្គមក៏ច្រើនណាផលប៉ះពាល់ទៅលើ បុគ្គលិកក៏ច្រើន ហើយកាកសំណល់ផ្សេងផ្សេងក៏កើតឡើងច្រើនដែរអញ្ចឹងអញ្ចឹង ខណៈពេលដែលយើងគិតគូរទៅលើ green business ហើយវាជា green green business បែប smart ទៀតយើងត្រូវគិតគូរទៅលើចំណុចហ្នឹងបាទហើយសរុបមកវិញយើងគ្រាន់តែឃើញថាយើងសំចៃទៅការប្រើប្រាស់ម៉ាស៊ីនទូទឹកទូតកឬក៏ម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ឬក៏អឺអឺម៉ាស៊ីនត្រជាក់បាទអានេះក៏សិតតែជាការប្រើប្រាស់មួយដែលជាអត្តពលទៅលើក្រុមហ៊ុនដែរបាទការចំណាយទាំងស្រុងទៅលើក្រុមហ៊ុនណាណា បាទហើយបុគ្គលិកគាត់ពេលខ្លះគាត់រីកត្រៀមទៀមទីឲ្យមានឲ្យល្អខ្លះគាត់ខ្ជះខ្ជាយតាមរយៈការប្រើប្រាស់ម៉ាស៊ីនត្រជាក់ក៏មានដែរបាទបើកម៉ាស៊ីនត្រជាក់ចោលបើកភ្លើងចោលអានេះសិតតែជាកតាចំណាយបាទដែលដែលផ្ទុយពីបរិបត្តិនៃការអភិវឌ្ឍ Green Business Concept អូខេ បាទចំណុចបន្ទាប់ reduce environmental gas នេះ emission and other environment pollution pollutant អញ្ចឹងរាល់ការប្រើប្រាស់ទាំងអស់ក្រុមហ៊ុនចាប់ផ្ដើមគិតគូរទៅលើការប្រើប្រាស់រាល់ material ទាំង lain ណាដែលធ្វើឲ្យប៉ះពាល់និងមានបំពុលទៅលើបរិស្ថានណា reduce នេះ ecological footprint នេះបាទត្រង់ចំណុចនេះគឺ ពាក់ព័ន្ធគ្នាជាមួយនឹងការកាត់បន្ថយរាល់ទង្វើនិងសកម្មភាពទាំងឡាយណាឆ្ពោះទៅរកឆ្ពោះទៅរកប្រព័ន្ធអេកូឡូស៊ីអាហ្នឹងដែលយើងគិតគិតគូពីបរិស្ថានចំណុចហ្នឹងហើយចំណុចទីចំណុចបន្ទាប់គឺពាក់ព័ន្ធគ្នាជាមួយ prepare high quality healthy and affordable food made from 100 local and original ingredient នេះនេះគឺពាក់ព័ន្ធគ្នាជាមួយនឹងការប្រើប្រាស់អានេះ ជាកត្តាមួយដែលធ្វើឲ្យសកម្មភាពអាជីវកម្មកើតឡើងកាន់តែច្រើនដែលគាត់គិតគូរការរៀបចំទៅលើ high quality នេះគុណភាពខ្ពស់ណាអាហារដែលមានអាចដែលអាចទទួលយកបានហើយសុខភាពអាហារសុខភាពក៏ដូចជាអាហារដែលមានគុណភាពខ្ពស់ណាដែលធ្វើពី organic អាហ្នឹងដែលដែលធ្វើឲ្យបរិបត្តិក្នុងប្រទេសកម្ពុជាយើងគឺមានការរីកចម្រើនទៅលើប្រភេទបន្លែ organic ជាដើមអញ្ចឹងណាមានការស្ទុះឡើងច្រើនហើយ បណ្ដាប្រទេសបណ្ដាផ្ទះអ្នកដែលគេធូធាគេរៀបចំប្រព័ន្ធដំណាំលើទឹកហើយជាប្រភេទ organic ហើយគេដាំ គេស្ទង់តាមលក្ខណៈនៃប្រព័ន្ធរបស់គេហើយរួចហើយគេបរិភោគទៅលើអាហារទាំងអស់ហ្នឹងបាទ organic ហ្នឹងអញ្ចឹងអាចំណុចហ្នឹងដែលធ្វើឲ្យអឺអាហារប្រកបដោយគុណភាពហើយអាជីវកម្មបែប green ហ្នឹងក៏កាន់តែប្រសើរឡើងមែនអាហារ អាជីវកម្មបែប green ហ្នឹងគិតប្រភេទទៅលើអាហារពណ៌បៃតងបន្លែពណ៌បៃតងទេមិនមិនមិនគិតតែប៉ុណ្ណឹងទាំងអស់ទេបាទមានន័យថានៅខណៈពេលដែលយើងគិតគូរទៅលើ អាហារដែលមានគុណភាព ដែលមានដែលគិតគូរពីសុខភាពណាដែលអាចទទួលយកបានប្រភេទជាអាហារបែប organic បាទ organic អញ្ចឹងយើងកើតទៅជាអាជីវកម្មបែបប្រភេទនៃអាជីវកម្មបែប organic ដើម្បីផ្គត់ផ្គង់ទៅលើប្រភេទអាហារមិនមែន អឺយើងគិតលើ green ហើយព្យាយាម ដាក់ប្រភេទបន្លែបៃតងទេមិនមែនតែប៉ុណ្្នឹងទេណាអញ្ចឹងយល់កុំឲ្យយល់ច្រឡំចំណុចនេះបាទ maintain the healthy safe and loving workspace for our employee and customer អញ្ចឹងនៅ ក្នុងនេះគឺគេមិនត្រឹមតែប៉ុណ្្នឹងទេ smart business ហ្នឹងគឺផ្ដោតសំខាន់ណាផ្ដោតសំខាន់នឹងថែទាំសុខភាពសុវត្ថិភាពសុខសុវត្ថិភាពនិងសេចក្តីស្រឡាញ់នៅក្នុងបរិយាកាសការងារក៏ដូចជាបុគ្គលិកហើយនឹង អឺបុគ្គលិកនយោជកអីជាដើមអញ្ចឹងអាចចំណុចនេះក៏យើងគិតគូរពីបរិស្ថានក៏និយាយពី green ដែរតើណាអញ្ចឹងគូបញ្ជាក់ឲ្យបញ្ជាក់ទៀតថារាល់ចំណុចដែលយើង សិក្សាសិក្សាថាមាន organic farm organic អីផ្សេងផ្សេងអាហ្នឹងប្រភេទជា green business អាហ្នឹងគ្រាន់តែជា ផ្នែកមួយ ប៉ុន្តែបើសិនជាប្រភេទអាអាជីវកម្មដែលគាត់អឺ ដាំបន្លែខៀវបែប organic ហ្នឹងប៉ុន្តែគាត់ប្រើជីគីមីខ្លាំងក៏មិនថាជាប្រភេទនៃអាជីវកម្ម green ដែរចឹងអាហ្នឹងមិនមែនជាអាជីវកម្ម green ទេដែលគាត់ធ្វើឲ្យប៉ះពាល់ទៅលើបរិស្ថានធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្សចឹងក្នុងន័យនេះគឺសំដៅទៅលើប្រភេទនៃអាហារនៃការគុណភាពនៃអាហារឬក៏អាហារទាំង lain ណាដែលធ្វើឲ្យមានគុណភាពធ្វើឲ្យសុខសុខភាពល្អតែប៉ុណ្្នឹងទេបាទហើយ អញ្ចឹងកុំបដោតតែលើតែប្រភេទអាហារឲ្យតែអាហារបៃតងសិតតែជាប្រភេទ green business ណាមិនមែនទេបច្ចៈឲ្យបច្ចៈទៀតបាទគឺរួមបញ្ចូលទាំង សុខសុវត្ថិភាពទូទៅទាំងអស់អញ្ចឹង green ហ្នឹងគឺមានន័យទូលំទូលាយណាសម្រាប់អាជីវកម្មក៏រួមទាំង smart business ផងដែរបាទអញ្ចឹងបើថាគេថា green business ក្នុងពេលបច្ចុប្បន្ននេះគឺជា smart business នឹងឯងដែលផ្លាស់ប្ដូរដែលធ្វើឲ្យអាជីវកម្មកាន់តែរីកចម្រើន ដែលធ្វើឲ្យបុគ្គលិកមាន សុខសុវត្ថិភាពណានេះ សុខសុវត្ថិភាពមានក្តីស្រឡាញ់នៅក្នុងអង្គភាពដែលធ្វើឲ្យអង្គភាពហ្នឹងមានការរីកចម្រើនទៅមុខអូខេចំណុចទី3បាទចំណុចទី3គឺពាក់ព័ន្ធគ្នាជាមួយនឹង driver and barrier to go green ណាការឈ្មោះឈានជើងទៅរកអឺ green ហើយនឹងឧបសគ្គចឹងសួរថាតើវាកើតឡើងយ៉ាងម៉េចតកតងគ្នាជាមួយនឹង driver ការឈ្មោះណាអ្នកដែលឈ្មោះ initiate green business model យើងនេះ in innovation which increase consumer awareness toward sustainability អញ្ចឹង model នៃអាជីវកម្មដំបូងនៃ green ហ្នឹងគឺជាការច្នៃប្រឌិតទាំងឡាយណាដែលបង្កើតឲ្យមានឲ្យអតិថិជនបានដឹងបានស្គាល់ចំពោះទៅរកការរក្សាជេរភាពនៃអាជីវកម្មនោះអញ្ចឹងអាជីវកម្មបែប green គឺសំដៅទៅលើអាជីវកម្មទាំងឡាយណាដែល ឈានទៅរក model model ហ្នឹងគឺ long ឬក៏ដំណើរការឲ្យមានជេរភាពឲ្យមានដំណើរការយូរអង្វែងខណៈពេលដែលយើងឈានទៅរក green ហ្នឹងយូរអង្វែងមិនយូរអង្វែងឧទាហរណ៍ថាដូចយើងប្រើប្រាស់ពាក់ព័ន្ធគ្នាជាមួយនឹងទឹកអឺយើងនិយាយសាមញ្ញថាយើងទឹកមួយធុង1000លីត្រនៅគណៈពេលដែលយើងប្រើខ្ជះខ្ជាយ យើងប្រើបានតែ 3ថ្ងៃហើយគណៈពេលដែលយើងប្រើសន្សំសំចៃការប្រើប្រាស់ទឹក នៅក្នុងទឹក ចំណុះ1000លីត្រហ្នឹងយើងប្រើបានរហូតទៅដល់មួយសប្តាហ៍ទៅពីរសប្តាហ៍អីចឹងទៅបាទហើយយើងប្រើក៏នៅតែគ្រប់គ្រាន់យើងគ្រាន់តែថាមិនខ្ជះខ្ជាយមិនសម្បូរបែបយើងមិនយើងយើងយើងប្រើមកល្មមបាទអាចំណុចហ្នឹងគឺពាក់ព័ន្ធជាមួយនឹងឡង sustainability នឹងឯង បាទអញ្ចឹងនៅ ក្នុងការប្រើប្រាស់កម្លាំងក៏ដូចគ្នាដែរបាទការប្រើប្រាស់បុគ្គលិកក៏ដូចគ្នាដែរអញ្ចឹងបើសិនជាយើងចង់ឲ្យបុគ្គលិកធ្វើការយូរអង្វែងតើយើងត្រូវមានយុទ្ធសាស្ត្រយ៉ាងម៉េចណាអាហ្នឹងដែលយើងគិតពីរឿង green បាទ opportunity for company to នេះ differentiate their product នេះក៏ជាឱកាសមួយសម្រាប់ក្រុមហ៊ុន ក្នុងការធ្វើឲ្យផលិតផលនិងសេវាកម្មរបស់ខ្លួនហ្នឹងកាន់តែមាន លក្ខណៈខុសប្លែកពី ដៃគូប្រកួតប្រជែងហើយក៏ជាកត្តាមួយដែល អឺ competitive advantage ដែរមានន័យថាភាពលើសនៃអតិនៃនៃ customer របស់យើងណាភាពលើសនៃការប្រកួតប្រជែងមានន័យថាចំណុចល្អប្រសើរជាងដៃគូប្រកួតប្រជែងរបស់យើង យើងអាចយកមកប្រកួតនៅលើទីផ្សារបានណាអាហ្នឹងគឺជាចំណុចដែលដៃគូប្រកួតប្រជែងផ្សេងទៀតអត់មានហើយយើងមាន បាទអាចំណុចហ្នឹងណាបាទអញ្ចឹងជាឱកាសមួយគណៈពេលដែលយើងឈានទៅរក ការប្រកួតប្រជែងហើយការប្រកួតប្រជែងហ្នឹងបើសិនជាអាជីវកម្មមួយក៏មិនត្រឹមតែការប្រកួតប្រជែងទៅលើផលិតផលនិងសេវាកម្មទេក៏ជាការប្រកួតប្រជែងទៅលើបុគ្គលិកដែរហើយបើយើងអត់មានបុគ្គលិកធ្វើការបុគ្គលិកល្អបុគ្គលិកប្រកែក៏មិនអាចដំណើរការទៅបានដែរបាទអញ្ចឹងយើងក៏ទៀមទាទៅលើបុគ្គលិកដែលមានសមត្ថភាព មានទេពកោសលណាមានចំណេះដឹងដើម្បីបំរើការងារនៅក្នុងក្រុមហ៊ុនយើងអញ្ចឹងដើម្បីធ្វើឲ្យកាន់តែល្អប្រសើរយើងត្រូវគិតគូរទៅលើ green staff green employee នេះ green ត្រូវគិតពីលើអេយ៉ាបតនឹងដែរណាពាក់ព័ន្ធជាមួយនឹង green concept នៅលើផ្នែក HR អញ្ចឹងនៅក្នុងក្រុមហ៊ុនយើងចាប់ផ្ដើមអង្គនផ្នែកនីមួយៗហើយចាប់ផ្ដើមគិតទៅលើ concept green ហ្នឹងយើងអាចផ្លាស់ប្ដូរបានហើយអូខេឧបសគ្គវិញបាទចំពោះឧបសគ្គនេះ ការ change ទៅលើ business model ពាក់ព័ន្ធជាមួយនឹង green ហ្នឹងគឺ ចំណុចទី1គឺពាក់ព័ន្ធគ្នាជាមួយនឹងការខ្វះចំណេះដឹងឯហ្នឹងទេពកសលឬក៏ជំនាញដើម្បីឈានទៅរកបរិបត្តិគ្រីនអានេះដែលជាចំណុចមួយសំខាន់ក្នុងការអភិវឌ្ឍអញ្ចឹងនៅពេលដែលយើងនិស្សិតចំនួនក្រោយដែលគាត់ធ្វើគាត់យល់ពី concept green នឹងបានច្រើនជាងបុគ្គលិកចាស់បើមិនបុគ្គលិកចាស់គាត់យ៉ាងច្រើនគាត់ប្រើ តាមបច្ចេកទេសរបស់គាត់ហើយ បើសិនជាមានអ្នកមានចរិតអន្សំចៃអាហ្នឹងអាចគាត់មានអានេះមានចរិតធម្មជាតិនៃ green របស់គាត់គាត់មាន តែចំពោះអឺលក្ខណៈនៃការផ្លាស់ប្ដូរនេះគឺទាមទារឲ្យបុគ្គលិកទាំងអស់យល់ពី concept ហ្នឹងព្រោះមានការផ្លាស់ប្ដូរ concept ហ្នឹងគឺធ្វើឲ្យបុគ្គលម្នាក់ម្នាក់គាត់ ចាប់បានផ្លាស់សតិអារម្មណ៍តែបើសិនជាបងប្អូនសមាជិកបុគ្គលិកនៅក្នុង ក្រុមហ៊ុននៅ ក្នុងសហគមន៍នឹងគាត់យល់ដឹងពីអាច បរិបត្តិនៃ concept green ហ្នឹងគឺគាត់បានគាត់អាចទទួលយកហ្នឹងងាយស្រួលក្នុងការផ្លាស់ប្ដូរណាចំណុចទី2 there is still a large group of customer that do not have enough knowledge about what sustainability នេះអ្វីដែលសំខាន់នោះគឺអាចក្រុមនៃមនុស្សក្រុមនៃអតិថិជនជាច្រើនគាត់ពុំមាន ចំណេះដឹងគ្រប់គ្រាន់ទៅលើបញ្ហាពាក់ព័ន្ធគ្នាជាមួយនឹងការគិតទៅលើស្ថិរភាពឬក៏ជេរភាព អាហ្នឹងកាភាពយូរអង្វែងណាអ្វីទៅហៅថាភាពយូរអង្វែងអញ្ចឹងអ្នកខ្លះគាត់នៅតែមានអចរិតនឹងឯងអញ្ចឹងនៅពេលដែលយើងទៅទិញនេះយើងគិតថាបើយើងមាន concept green នៅពេលដែលយើងទៅទិញផលិតផលទៅទិញម្ហូបយើងចាប់ប្រាំកាត់បន្ថយទៅលើការប្រើប្រាស់ប្លាស្ទិកអញ្ចឹងថង់មួយចំនួនគឺយើងមិនអាចប្រើបានច្រើនទេអញ្ចឹងអ្នកលក់ឲ្យតែទិញគាត់ទាញថង់យកមកច្រកឲ្យបន្តិចបន្តួចដែរក៏នៅតែច្រកបើយើង អត់ច្រកអាហ្នឹងវាជារឿងមួយដាច់ដាច់យល់ឯងអញ្ចឹងណាអញ្ចឹងមានអ្នក customer មួយចំនួននៅពេលដែលយើងអត់វេចខ្ចប់ឲ្យបានត្រឹមត្រូវឲ្យមានស្បោងយូរឲ្យមានថង់យូរឲ្យផ្សេងផ្សេងគាត់ចាប់ផ្ដើមគិតសតិអារម្មណ៍ហ្នឹងអាចឲ្យលុយមិនគ្រប់អាចររឿងអាចជេរបតិចអីក៏ជាដើមអាហ្នឹងពាក់ព័ន្ធគ្នាជាមួយនឹងចំណេះដឹង ក្នុងការគិតគូរអ្វីទៅហៅថា sustainable sustainability នេះ how to change their buying habit នេះ ពិបាកនៅក្នុងការផ្លាស់ប្ដូរទៅលើអេរិយាប័ត្រនៃការទិញរបស់គាត់អញ្ចឹងទិញខ្ជះខ្ជាយទិញមកយកមកញ៉ាំតិចបន្តួចទុកចោល where price is the main purchasing incentive នេះដែលយើងផ្ដោតសំខាន់ទៅលើ តម្លៃនឹងមែនប៉ុន្តែទៅលើថ្លៃលក់ទៅលើថ្លៃទិញនឹងមែនប៉ុន្តែក៏ជាអេយ៉ាបត់មួយនៃការពិបាកក្នុងការផ្លាស់ប្ដូរអានេះជាកត្តាមួយដែលប្រឈមដែរនៅក្នុងការ go green អញ្ចឹងបើសិនជាផ្នែកកំណត់គ្រប់គ្នាដែលគាត់គូពីហ្នឹងគាត់ក៏ចំណេញគាត់ទិញថង់គាត់ក្នុងនាមគាត់ជាអ្នកលក់នៅ ពេលដែលគាត់ទិញថង់មួយមួយមួយមួយខែគាត់ទិញ5គីឡូលក់គាត់គាត់ច្រកឲ្យគេហ្នឹងអស់ថង់5គីឡូតែនៅក្នុងពេលដែលគាត់ជួបអតិថិជនបែបដែលយល់ដឹងពីបរិស្ថានដែលគិតគូរពីការប្រើប្រាស់ផ្លាស្ទិកហ្នឹងផលប៉ះពាល់នៃផ្លាស្ទិកហ្នឹងក៏គាត់ស្បើយនៃការប្រើប្រាស់ស្បើយនៃការច្រក ចឹងអានេះគឺ concept មួយដែលធ្វើឲ្យប្រភេទបណ្ដាផ្សារទំនើបក្នុងពេលបច្ចុប្បន្ននេះមានដូចជា EON ដូចជាបណ្ដាផ្សារផ្សេងផ្សេងទៀតគាត់ចាប់ផ្ដើមគិតគូរទៅលើការប្រើប្រាស់ប្លាស្ទិកអញ្ចឹងរាល់ការប្រើប្រាស់ប្លាស្ទិកគឺត្រូវទិញបាទអញ្ចឹងអ្នកដែលពេលដែលទិញនេះវាជាចំណុចមួយដែលគេចាប់អារម្មណ៍តែ បើឲ្យ free អូខេយកមកដាក់មកចេះជ្រក់ជ្រក់មកឲ្យច្រើនច្រើនតែ នៅខណៈពេលដែលយើង ជាអត្តពលទៅលើ ថ្លៃទិញអញ្ចឹងគិតអេយកតែមួយបានមិនបាច់យកច្រើនទេមុនសុំគេដាក់អាមួយខាងក្នុងហើយជ្រក់ពីក្រៅមួយទៀតតែដល់ពេលទិញអត់ហ៊ានទេណាពីជាអត្តពលទៅលើថ្លៃទិញអញ្ចឹងអានេះដែលជាចំណុចមួយធ្វើឲ្យអ្នកទិញ customer មួយចំនួនគាត់ចាប់ផ្ដើមគិតនៅ ពេលដែលគាត់បាត់គាត់គាត់ចំណាយគាត់អត់ហ៊ានចំណាយទេអ្នកហ្នឹងបាទអញ្ចឹងគាត់អត់ហ៊ានចំណាយគាត់ចាប់ផ្ដើមគិតទៅលើហ្នឹងហើយយើងអាចកាត់បន្ថយការប្រើប្រាស់ plastic តាមរយៈហ្នឹងឯង អូខេបាទចំណុចទី4 reason for going green នេះហេតុផលដែលគ្រប់គ្នាត្រូវឈានទៅរកការច្នៃប្រឌិតបែបបៃតងទៅលើអាជីវកម្មទាំងអស់អញ្ចឹងចំណុចទី1គេពាក់ព័ន្ធគ្នាជាមួយនឹងនេះច្បាប់របស់រដ្ឋាភិបាលអញ្ចឹងរដ្ឋាភិបាលគាត់បានចាប់ផ្ដើមគិតគូរទៅលើបរិស្ថានគាត់ជំរុញឲ្យបណ្ដាស្ថាប័ន អាជីវកម្មទាំងអស់គឺ go green directly ហ្នឹងត្រូវតែទៅបាទត្រូវតែគោរពតាមបាទគិតគូក៏អត់បានដែរបាទចឹងច្បាប់ត្រូវដកហូតសិទ្ធក្នុងការធ្វើប្រកបអាជីវកម្មទី2 consumer preference recuperator មួយទៀតសម្ពាធឬក៏ចំណងចំណូលចិត្តពីអ្នកប្រើប្រាស់អតិថិជនចុងក្រោយ បាទអតិថិជនចុងក្រោយគឺគាត់អាចដែរអញ្ចឹងនៅគណៈពេលដូចយើងទៅទិញអញ្ចឹងបើសិនជាយើង ឲ្យគេខ្ចប់លឹកជែកខ្ចប់លឹកឈូកមកគ្រប់គ្នាមកខ្ចប់លឹកជែកក្រាប់លឹកឈូកអាហ្នឹងវាជារឿងមួយល្អបាទគ្រប់គ្នាដាក់សម្ពាធឬក៏ចំណង់ចំណូលចិត្តអញ្ចឹងចំណង់ចំណូលចិត្តណាស់ទេជារឿងមួយហើយសម្ពាធមួយទៀតដាក់អញ្ចឹងម្នាក់ម្នាក់លេងប្រើប្រាស់ថង់ឯងទៅទិញទិញតែស្លឹកជែកយកមកខ្ចប់ឲ្យយើងឯងណាចំណុចទី2ចំណុចទី3នេះ strategic advantage យុទ្ធសាស្ត្រក្នុងការទាញទៅលើគុណសម្បត្តិណា អាជីវកម្មចាប់ផ្ដើមតាក់ទាញគេហៅថា environmental friendly ណាអញ្ចឹងនៅពេលដែលអាជីវកម្មមួយចំនួនគាត់គិតគូរលើបរិស្ថានធ្វើឲ្យសង្គមមានការចាប់អារម្មណ៍អញ្ចឹងអាជីវកម្មដែលគិតគូរពីបរិស្ថានក្នុងការឆ្នៃប្រឌិតបន្តហ្នឹងគឺមានច្រើនណាស់ឥឡូវរិចដោះដាលឡើង តាំងពីសយោផលិតសយោធ្វើពីអង្គផលិតសយោធ្វើពីពងអស័យផលិតសយោធ្វើពីពងអីផ្សេងផ្សេងទៀតក៏មានដែរដែលជាលក្ខណៈដើមឈើ ហើយយើងអាចយកមកលាងទឹកប្រើប្រាស់បានណាធ្វើបានច្រើនហើយទៅវិញទៅមកច្រើនហើយថង់ផ្លាស្ទិកវាប្រើពីជំនួសទៅថង់ផ្លាស្ទិកទៅជាថង់កណាត់ បាទថង់អីផ្សេងផ្សេងដែលយើងអាចប្រើប្រាស់ហើយរក្សាទុកបានយូរបាទអូខេចំណុចទី4 risk management នេះពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងហានិភ័យ green go green ហ្នឹងមិនសំដៅទៅលើតែផលិតផលតែមួយមុខគត់ទេ ដែលគិតគូរទៅលើបរិស្ថាន ពីការគ្រប់គ្រង ពីហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុមហ៊ុនក៏ពាក់ព័ន្ធជាមួយនឹងហានិភ័យនឹងដែរអញ្ចឹងក៏វាបង្កទៅលើហានិភ័យជាក្នុងការគ្រប់គ្រងធ្វើអាជីវកម្មដួលរលំដួលរលំផងដែរបាទ HR អត់ green ក៏ជះឥទ្ធិពលទៅលើការលំបាកនៅក្នុងការស្វែងរកបុគ្គលិកមកធ្វើការទី2ប្រាក់ខែអាហ្នឹងនិយាយពី green ទៅលើ HR គឺ cover ទាំងអស់តាំងពី compensation តាំងពី កត្តាអីផ្សេងផ្សេងទៀតការគ្រប់គ្រង moral តាំងពី policy នឹងក្នុងការគ្រប់គ្រងធនធានមនុស្សហ្នឹងគឺត្រូវមាន green ចំណុចទី2គឺការរៀបចំ decor ហាងឬក៏ហេដ្ឋារចនាសម្ព័ន្ធទូទៅតាំងពី office តាំងពី furniture ក៏ពាក់ព័ន្ធគ្នាជាមួយនឹងដែរអាហ្នឹងគឺចំណាយបាទចំណាយណាបើយើង decor ទាញ concept green ហើយយើងមើលសម័យតាក់ទងគ្នាជាមួយរីសនេះគឺលើកខេសតាក់ព័ន្ធជាមួយនឹងអាគារអាគារយើង design នៅខណៈពេលដែលយើងផ្ដោតសំខាន់ទៅលើ green យើងអត់សូវប្រើម៉ាស៊ីនត្រជាក់យើងដាក់ម៉ាស៊ីនត្រជាក់ប៉ុន្តែក៏យើងអាចច្នៃប្រឌិតនៅខណៈពេលដែលយើងបិទម៉ាស៊ីនត្រជាក់យើងអាចបើកយកលំហខ្យល់អាកាសធម្មជាតិដែរអាហ្នឹងចំណុចហ្នឹងដែរទាញទៅឲ្យ green កាន់តែប្រសើរនៅខណៈពេលដែលយើងប្រើកាន់តែខ្លាំងប្រព័ន្ធម៉ាស៊ីនត្រជាក់ហ្នឹងក៏វាចាស់តពលទៅលើអឺ កម្ដៅផែនដីឬក៏ជះទៅពលទៅលើបបការបំពុលផ្សេងផ្សេងទៀតអាហ្នឹងដែលជាចំណុចមួយដែលយើងត្រូវគិតបាទមិនត្រឹមតែប៉ុណ្ណោះនៅពេលដែលយើងបិទម៉ាស៊ីនត្រជាក់ទទួលបានធម្មជាតិក៏បានកាត់បន្ថយទៅលើការប្រើប្រាស់ energy electricity ណាប្រព័ន្ធភ្លើងអូខេអាហ្នឹងជាចំណុចមួយដែរអូខេហើយការប្រើប្រាស់ resource ឲ្យផ្សេងផ្សេងដោយប្រកបទៅដោយការសន្សំចៃអញ្ចឹងទាំងអស់នោះគឺបាន កាត់បន្ថយរិះធ្វើឲ្យរិះហ្នឹង ថយចុះអូខេចំណុចទី5គឺពាក់ព័ន្ធគ្នាជាមួយនឹង ethical consideration ការគិតគូរទៅលើក្រមសីលធម៌ការការគិតគូរទៅលើ ក្រមសីលធម៌បាទអញ្ចឹងក្រមសីលធម៌គឺធ្វើឲ្យជាអត្តពលទៅលើកតាជាច្រើនដែរណាអូខេបាទចំណុចទី5ចុងក្រោយនៅក្នុងមេរៀននេះបាទ Five Green Business in Practice បាទ ចឹងជាទូទៅគណៈពេលដែលយើងគិតគូរទៅលើបរិស្ថានចំណុចជាឧទាហរណ៍នៅក្នុងការកាត់បន្ថយទៅលើបរិយាកាសបាទចំណុចទី1គឺ reducing environmental impact នេះកាត់បន្ថយ environmental impact ការកាត់បន្ថយទៅលើផលប៉ះពាល់ទាំងឡាយណា ដែលពាក់ព័ន្ធទៅលើការបរិស្ថានចំណុចទី1គឺ minimizing waste កាត់បន្ថយកាកសំណល់កាត់បន្ថយកាកសំណល់ណា minimize resource input នេះនៅពេលដែលយើងប្រើប្រាស់ resource ធនធានដែលយើងប្រើយើងប្រើធនធានតិច កាកសំណល់យើងប្រើទៅថាមិនតិចទេទៅសន្សំសំចៃមិនមិនខ្ជះខ្ជាយអញ្ចឹងកាកសំណល់កាត់បន្ថយកាត់បន្ថយកាត់បន្ថយកាកសំណល់យើងអាចកាត់បន្ថយបានហើយខណៈពេលដែលយើងប្រើប្រាស់ធនធានហ្នឹងអឺ តិចតាមដែលអាចទៅធ្វើទៅបានណា minimize មានន័យព្យាយាមធ្វើឲ្យអបបរមាមិនមែនអតិបរមាណាអបបរមាទៅលើការប្រើប្រាស់ធនធានបាទមានន័យយើងប្រើតិចធនធានតិចយើងសល់ waste តិចឧទាហរណ៍ថាកំប៉ុងកំប៉ុងកាហ្វេដែលយើងញ៉ាំកំប៉ុងកាហ្វេដែលយើងញ៉ាំគឺ វាផ្លាស់ប្ដូរបើសិនជាយើងយកកំប៉ុងកាហ្វេដដែលយកទៅ refill ណាយកទៅ refill អញ្ចឹង waste កាកសំណល់នៃកំប៉ុងហ្នឹងគឺมันมันកាកសំណល់ plastic កំប៉ុងកាហ្វេហ្នឹងគឺវាមិនសល់ច្រើនទេបើសិនជាបងប្អូនទិញបាទទិញមួយថ្ងៃមួយមួយថ្ងៃមួយកំប៉ុងមួយថ្ងៃមួយកំប៉ុងរយៈពេលមើលបងប្អូនរាប់មើលកំប៉ុងកាហ្វេហ្នឹងយ៉ាងម៉េចបាទច្រើនច្រើន ហើយវាទៅជាកាកសំណល់ហើយបងប្អូនមកយកមកបោះចោលយកមកបោះចោលយកមកបោះចោលមួយថ្ងៃមួយមួយថ្ងៃមួយមួយថ្ងៃមួយបាទហ្នឹងមួយ ថ្ងៃមួយកាហ្វេមួយកែវមួយកាហ្វេមួយកំប៉ុងប៉ុងផ្លាស្ទិកហ្នឹងបាទហើយចុះ10 20 30រហូតដល់4 10មួយឆ្នាំ2ឆ្នាំអញ្ចឹងកំប៉ុងកាហ្វេហ្នឹងដល់កម្រិតណាតែបើសិនជាបងប្អូននេះរក្សារីសោះនឹងទុកយើង refill បាទយើង refill យើង ចាប់ផ្ដើមប្រើហើយយើង refill មកវិញអញ្ចឹងសួរថាតើកាកសំណល់ហ្នឹងវា មានកើនឡើងអត់កើនទេអត់កើនទេហ្នឹងចំណុចហ្នឹងដែលយើងថា minimize minimizing waste នេះ minimize resource input នៅពេលដែលយើង minimize resource input បានវាធ្វើឲ្យ waste ហ្នឹងកាន់តែ minimize បានអូខេ minimize use of dangerous material នេះ កាត់បន្ថយការប្រើប្រាស់រាល់វត្ថុធាតុដើមទាំងឡាយណាដែលធ្វើឲ្យគ្រោះថ្នាក់ដែលធ្វើឲ្យគ្រោះថ្នាក់អូខេចំណុចសំខាន់បន្ទាប់2យើងប្រើប្រាស់ទៅលើ green ណាតម្លៃដែលល្អសម្រាប់បុគ្គលទូទៅ គឺនេះចំណុច adding value adding value ការផ្ដល់តម្លៃឲ្យយើងវិញនៅគណៈពេលដែលយើងគិតគូរទៅលើ green concept បាទចឹងនៅពេលដែលយើងគិតគូរទៅលើ green concept វិញវាបានជាអត្តពលកត្តាល្អបំផុតសម្រាប់យើងចំណុចទី1គឺ product differentiation ការធ្វើឲ្យផលិតផលរបស់យើងខុសប្លែកពីដៃគូប្រកួតប្រជែងទី2 improve the environment ណាជួយធ្វើឲ្យអបរិស្ថានជុំវិញយើងកាន់តែប្រសើរឡើងបាទចំណុចទី3គឺ adding value to people បាទការ ផ្ដល់តម្លៃការទទួលបានតម្លៃទៅដល់បុគ្គលដែលគាត់ប្រើប្រាស់ដែលគាត់គិតគូរទៅលើបរិស្ថានអញ្ចឹងបុគ្គលដែលគាត់គិតគូរទៅលើបរិស្ថានហ្នឹងគឺបានទទួលបានតម្លៃមួយដែលគេទទួលយកបាទព្រោះនៅពេលដែលយើងគិតគូរទៅលើបរិស្ថានវាមានន័យថាយើងជាបុគ្គលដែលមានចំណេះដឹងជ្រៅជ្រះជាបុគ្គលដែលអឺមិនបង្កបញ្ហាទៅឲ្យសង្គមមួយទៀតក៏ដូចជាសង្គមមួយដែរ adding value to society ការផ្ដល់តម្លៃទៅលើបើសិនជាសង្គមមួយបុគ្គលផ្ដើមចេញពីបុគ្គលម្នាក់ណានៅក្នុងចំណុចទី3ផ្ដើមចេញពីបុគ្គលម្នាក់រហូតទៅដល់ក្រុមក្រុមគ្រួសាររហូតទៅដល់សង្គមអញ្ចឹងជាកើតសង្គមមួយគឺដែលគិតគូរទៅលើបរិស្ថានបាទអញ្ចឹងពេលនោះវាធ្វើឲ្យយើងកាន់តែប្រសើរអូខេចំណុចបន្ទាប់ green business in practice ដដែលបាទនៅក្នុងចំណុច ទី5ដដែលអញ្ចឹង green as innovation ណាគេថាការច្នៃបាយអា concept នៃបៃតងហ្នឹងគឺជាការច្នៃប្រឌិតមួយអញ្ចឹងការច្នៃប្រឌិតយ៉ាងម៉េចច្នៃប្រឌិតនៅក្នុង process ទៅលើ ដំណើរការអាជីវកម្មការច្នៃប្រឌិតទៅលើ ផលិតផលនិងសេវាកម្មការច្នៃប្រឌិតទៅលើ អង្គភាពជាមួយនឹងការច្នៃប្រឌិតទៅលើ material វត្ថុធាតុដើមអញ្ចឹង រាល់ការច្នៃប្រឌិតទៅលើ green នៃអាជីវកម្មរបស់យើងកន្លឹះដែលយើងត្រូវធ្វើដែលដែលយើងគិតថាអេអ្នកខ្លះគាត់ច្រឡំទៅលើ green ឲ្យតែអាហារឲ្យតែបន្លែប្រភេទធ្វើដំណាំធ្វើអីឯងសិតតែបាយតងហ្នឹងអាហ្នឹង green ហ្នឹងមិនមែនទេបាទមិនមែនទេ គឺពាក់ព័ន្ធគ្នាជាមួយនឹងនេះ process និង operation innovate ការច្នៃប្រឌិតទៅលើដំណើរការឬក៏ការប្រតិបត្តិការនៅក្នុងអង្គភាពអាជីវកម្ម ចឹងនៅពេលដែលយើងគិតទៅដល់ចំណុចហ្នឹងគឺមាន concept green ដែរចំណុចទី2ការច្នៃប្រឌិតទៅលើផលិតផលនិងសេវាកម្មរបស់យើងចឹងផលិតផលយើងយ៉ាងម៉េចយើងកែច្នៃកែខៃផលិតផលនិងសេវាកម្មរបស់យើងឲ្យទៅជាសេវាកម្មដែលមានលក្ខណៈ green គឺច្នៃប្រឌិតអាហ្នឹងបាទចំណុចទី3ទៅលើអង្គភាពពាក់ព័ន្ធគ្នាជាមួយនឹងអង្គភាពរបស់យើងតើការច្នៃយ៉ាងម៉េចតាំងពី management structure តាំងពី HR តាំងពី admin អីក៏យើងអាចឆ្នៃបានដែរតាំងពីអឺអឺអាគារក៏ត្រូវ ដែរបាទចំណុចទី4គេឆ្នៃប្រឌិតតាំងពី material ណាវត្ថុធាតុដើមវត្ថុធាតុដើមដែលយើងយកមកផលិត ដែលយកមកប្រើប្រាស់នៅក្នុងអង្គភាពយកមកផលិតជាផលិតផលនិងសេវាកម្មគឺយើងក៏ឆ្នៃប្រឌិតដែរបាទមិនអាឆ្នៃប្រឌិត របស់ original មកយើង ឆ្នៃទៅអត់ original ទេណាមិនមែនទេណាឆ្នៃប្រឌិតនេះគឺសំដៅទៅលើ ការ ប្រើប្រាស់ធនធាននឹងឲ្យល្អប្រសើរឲ្យល្អប្រសើរបាទការប្រកបទៅដោយការសន្សំសំចៃបាទវត្ថុធាតុដើមអានេះការសន្សំចៃវាធ្វើឲ្យខូចគុណភាពហ្នឹងមិនមែនទេរក្សាគុណភាពដដែលប៉ុន្តែការសន្សំចៃនឹង the way how to do the way how to produce the way how to provide ទៅលើ service ហីចឹងទៅ ណានឹងតែក្នុងនោះរួមទាំងនេះ process ដំណើរការនៃការធ្វើនឹងវាយ៉ាងម៉េចក្រីនឹងឯងអូខេអញ្ចឹងចំណុចនៅក្នុងមេរៀនទី2គឺមានតែប៉ុណ្ណេះឯងហើយសង្ឃឹមថាយើងនឹងអឺពិភាក្សាបន្ត យើងនឹងស្រាវជ្រាវបន្តទៅលើ concept ទាំងអស់នេះតាមរយៈអ្វីដែលខ្ញុំបានបង្ហាញនៅក្នុង chapter ទី2បាទហើយសង្ឃឹមថាយើងនឹងព្យាយាម មើលវីដេអូនេះពីដើមដល់ចប់ហើយចំណុចណាដែលមិនយល់យើងអាចសួរនាំបានយើងអាចសួរនាំបន្ទាប់ពីយើងបានជួបគ្នាណាអញ្ចឹងខ្ញុំមានតែប៉ុណ្ណេះហើយមួយទៀតសំណួរ discussion ណាសំណួរយកទៅត្រេះរិះពិចារណាបាទសំណួរដែលយើងអាចយកទៅត្រេះរិះពិចារណា